ពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េនៅតែអាចរក្សាកំណើនកើនឡើងក្នុងរយៈពេល4ខែ ដើមឆ្នាំ2021នៅក្នុងរយៈពេល4ខែដំបូងឆ្នាំ2021ទោះបីកម្ពុជាជួបប្រទះស្ថានភាពលំបាកនៃការនាំចេញដោយសារវិបត្តិ COVID-19 ក្នុងសហគមន៍ក្តី ប៉ុន្តែគេមើលឃើញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េនៅតែអាចរក្សាលំនឹងនៃការនាំចេញនាំចូលពោះដដែល ហើយអាចជាសញ្ញាដ៏ល្អមួយទៅដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងប្រទេសទាំងពីរដើម្បីអាចអនុវត្តក្នុងពេលឆាប់ៗខាងមុខ។ យោងតាមរបាយការណ៍ចេញពី Korea International Trade Association បានបង្ហាញថាចាប់ពីខែមករាមកដល់ខែមេសាពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងសាធារណរដ្ឋកូរ៉េសម្រេចបានក្នុងរង្វង់318លានដុល្លារដែលមានកំណើន7.5%ដោយក្នុងនោះការនាំចេញ ទំនិញពីប្រទេសកម្ពុជាមានទំហំ124លានដុល្លារ មានកំណើនកើនឡើង8.9%និងការនាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងវិញមានទំហំ194លានដុល្លារកើនឡើង6.2%ផងដែរទំនិញដែលកម្ពុជាបាននាំចេញទៅកាន់កូរ៉េខាងត្បូងភាគច្រើនជាផលិតផលធ្វើដំណើរសម្លៀកបំពាក់ស្បែកជើងគ្រឿងបន្លាស់អេលិចត្រូនិកភេសជ្ជៈកៅស៊ូនិងផលិតផលកសិកម្មផ្សេងៗទៀត។ ស្របពេលដែលទំនិញនាំចូលមកវិញមានដូចជាផលិតផលអេເລັກត្រូនិកសម្ភារៈផ្ទះបាយគ្រឿងយន្តភេសជ្ជៈផលិតផលផ្លាស្ទិកនិងឱសថភាគីទាំងពីរនៅតែអាចរក្សាកំណើនពាណិជ្ជកម្មទ្វេភាគីនេះបាន គឺជាសញ្ញាល្អមួយដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជានិងកូរ៉េ នៅពេលខាងមុខនេះបន្ទាប់ពីបានបើកកិច្ចចរចាចំនួន4លើកមកហើយចាប់តាំងពីខែកក្កដាឆ្នាំ2020និងបានបិទបញ្ចប់នៅក្នុងខែកុម្ភៈឆ្នាំ2021កន្លងទៅយ៉ាងណាមិញភាគីទាំងពីរមិនទាន់បានចុះហត្ថលេខាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឡើយទេ ដោយសារការរាំងស្ទះនៃវិបត្តិជំងឺ Covid-19 ហើយរំពឹងនឹងអាចចុះនៅពាក់កណ្ដាលឆ្នាំ2021នេះសូមបញ្ជាក់ផងដែរថាបច្ចុប្បន្នពាណិជ្ជកម្មសេរីកម្ពុជាចិន បានចុះហត្ថលេខាតាំងពីខែតុលាឆ្នាំ2020និងចាប់ផ្ដើមអនុវត្តពីឆ្នាំ2021នេះតទៅ ដែលកំពុងជួយបង្កើនទំហំការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនគួររំលឹកថាកាលពីឆ្នាំ2020កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងសម្រាប់បានក្នុងរង្វង់884លានដុល្លារក្នុងនោះដែរការនាំចេញពីកម្ពុជាមានទំហំ317លានដុល្លារធ្លាក់ចុះ18%ចំណែកឯការនាំចូលមកវិញមានទំហំ567លានដុល្លារធ្លាក់ចុះ5%ផងដែរយ៉ាងណាមិញក្នុងឆ្នាំ2021ឯកឧត្តមប៉ាន់សូសាក់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានសុតតិធនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងកូរ៉េខាងត្បូងដែលនឹងអនុវត្តនាពេលខាងមុខដោយសារកិច្ចព្រមព្រៀងនេះមិនត្រឹមតែជួយបង្កើនទំហំនាំចេញនាំចូលប៉ុណ្ណោះនោះទេ ថែមទាំងតេទៀងវិនិយោគិនកូរ៉េនិងគម្រោងវិនិយោគថ្មីថ្មីពីសាធារណរដ្ឋកូរ៉េផងដែរ។